ចាសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជួបជាមួយនឹងខាងប្អូនពីចុងដាំ clinic ចានៅក្នុងថ្ងៃនេះគឺខាងប្អូនមកដើម្បីធ្វើការប្រាក់អំពីប្រាប់ទៅកាន់បងប្អូនទាំងអស់គ្នាអំពីសេវាកម្មព្រមទាំងសេវាអំពីម៉ាស៊ីនដែលយើងធ្វើចំពោះអតិថិជនព្រមទាំងអត្ថប្រយោជន៍របស់សេវាកម្មនីមួយៗផងដែរអញ្ចឹងចូលទៅជួបជាមួយនឹងម៉ាស៊ីនព្រមទាំងសេវាកម្មពីខាងជនឯកជនទាំងអស់គ្នាចា ហើយអូខេចានេះគឺជាបន្ទប់ skin care room ដែលអតិជនរបស់យើងគាត់បានស្គាល់រួចមកហើយចំពោះអតិជនចាស់ហើយនៅក្នុងថ្ងៃនេះផងដែរគឺយើងមកធ្វើការបកស្រាយអំពីសេវាកម្ម skin care នីមួយៗព្រមទាំងបង្ហាញអំពីមុខងាររបស់ម៉ាស៊ីនដូចគ្នាហ្នឹងហើយអញ្ចឹងចំពោះអតិជនចាស់ដែលគាត់ធ្លាប់បានអញ្ជើញមកធ្វើទទួលសេវាកម្ម skin care គឺគាត់បានស្គាល់ហើយចំពោះអត្ថប្រយោជន៍ព្រមទាំងម៉ាស៊ីននីមួយៗក៏ប៉ុន្តែថ្ងៃនេះគឺបងប្អូនៗចង់ប្រាប់អំពី សេវាកម្មនីមួយនីមួយព្រមទាំងមុខងាររបស់ម៉ាស៊ីនទៅកាន់អតិថិជនថ្មីដែលគាត់កំពុងតែមានចំណាប់អារម្មណ៍ចំពោះសេវាកម្ម skin care ពីខាងបងអូននឹងហើយអញ្ចឹងចំពោះសេវាកម្ម skin care ពីខាងយើងគឺមានច្រើនប្រភេទមែនទែនទៅតាមប្រភេទសាច់មុខរបស់បងបងដូចគ្នាគឺគាត់តែងតែមានចម្ងល់គឺគាត់តែងតែធ្វើការសាកសួរពីខាងបងអូនថាតើចំពោះ skin care នេះគឺមានប្រមាណប្រភេទម៉ាស៊ីនគឺដូចគ្នាឬក៏អត់អញ្ចឹងថ្ងៃនេះគឺដើម្បីឲ្យកាន់តែច្បាស់គឺយើងមកជួបជាមួយនឹងម៉ាស៊ីនទាំងអស់គ្នាចា៎អូខេអញ្ចឹងចំពោះម៉ាស៊ីនមួយនេះដែលយើងហៅថាម៉ាស៊ីន Ion Toll ឬក៏ Sono គឺមុខងាររបស់ម៉ាស៊ីននេះគឺវាមានច្រើនប្រភេទខ្លាំងមែនទែនចំពោះសេវាកម្ម skin care ហើយចំពោះសេវាកម្ម eye onto នេះផងដែរគឺវាមានសារៈសំខាន់ខ្លាំងមែនទែនវាជួយឲ្យផ្ទៃមុខមានភាពភ្លឺថ្លាពីខាងក្នុងជួយឲ្យសាច់មុខរបស់យើងមានភាពហាប់តឹងណែនចា៎ហើយបន្ថយនៅស្នាមអុយខ្មៅតិចតួចតួចថែមទៀតផង អញ្ចឹងចំពោះសេវាកម្ម Skin Care ពីខាងបងអូនឥឡូវនេះកំពុងតែមាន promotion 29ដុល្លារសម្រាប់អតិថិជនថ្មីអញ្ចឹងបន្ទាប់ពីយើងដឹងអំពីសេវាកម្មនីមួយៗព្រមទាំងស្គាល់អំពីប្រភេទរបស់ម៉ាស៊ីនហើយបងប្អូនដែលកំពុងតែមាននៅបញ្ហាឬក៏កំពុងតែចាប់អារម្មណ៍ចំពោះសេវាកម្ម Skin Care មួយណាដែលត្រូវជិតនឹងបញ្ហាសាច់មុខរបស់បងប្អូនមួយណាបងប្អូនអាចធ្វើការអញ្ជើញមកបានដោយចំពោះការអញ្ជើញមកគឺបងប្អូនពុំមានការព្រួយបារម្ភពីការឆ្លងមេរោគឬក៏ថាវិការដែលចំណាយអំពីការខំសាបផ្សេងៗគឺអត់មានទេបងប្អូនគាត់តែអញ្ជើញមកដើម្បីទទួលបានការពិភាក្សាក្នុងតែធ្វើ ការចូលឈ្មោះលេខទូរស័ព្ទព្រមទាំងព័ត៌មានផ្សេងផ្សេងដែលខាងប្អូនត្រូវគេនឹងធ្វើការចូលពិគ្រោះពិភាក្សាជាមួយនឹងវិជ្ជាមណ្ឌលឯកទេសគឺពុំមានគិតថ្លៃសេវាអ្វីទាំងអស់ចា៎ហើយចំពោះអតិថិជនដែលគាត់មានទីតាំងនៅឆ្ងាយនៅតាមបណ្ដាខេត្តផ្សេងៗដែលគាត់អាចជួយមក ជោគណាស់គ្នាផ្ទាល់បានគឺខាងបងប្អូនមានសេវាកម្ម consulting តាម online បងបងប្អូនគ្រាន់តែធ្វើការថតនៅបញ្ហាសាច់មុខបងបងបងធ្វើការផ្ញើការស្ទីករបស់ជោគណាស់គ្នានេះចាខាងបងប្អូននឹងធ្វើការពិភាក្សាដោយខាងបងប្អូនធ្វើការ យកបញ្ហារបស់បងធ្វើការពិភាក្សាជាមួយនឹងវិជ្ជាមន្ត្រីគេទេឬក៏អ្នកជំនាញខាងស្បែកមុខដើម្បីធ្វើការផ្ដល់នៅព័ត៌មានទៅ